ហើយយប់មិញនេះគឺថា1-0ហ្នឹងបាទសំណាងដែរបាទ menu បាទឈ្នះគេឈ្នះទាំងផិតភ័យបាទនិយាយទៅ បាទតិចទៀតនឹងនិយាយរឿងហ្នឹងកុំឲ្យថានេះពេកបាទកុំឲ្យនិយាយ menu រាល់សប្តាហ៍ពេកព្រោះនិយាយក៏អត់ឡើងដែរនៅដដែលបាទព្រោះហើយយប់មិញប្រព័ន្ធ4231បាទបងប្អូនមិនទាន់ភ្លេចទេមើលទៅប្រព័ន្ធ4231របស់លោកអូឡេយប់មិញត្រូវបានលោក Ravenic យកមកប្រើប្រាស់ដោយ មាន ការរិះគន់ច្រើនពេកបាទពី អ្នកគ្រប់គ្រងថាប្រើប្រាស់4222ដូចជាប្រព័ន្ធបាទអេតចាយប្រព័ន្ធអីចឹងទៅបាទតែលោក Ralph Renick គាត់បាននិយាយហើយគាត់ថាអារឿងប្រព័ន្ធគាត់ត្រូវតែដូររ៉ោតេចឹងគាត់គ្មានប្រព័ន្ធណាជាក់លាក់អីសម្រាប់គាត់ទេតែមើលឃើញថា ថ្ងៃនេះកីឡាករប៉ុណ្ណឹងសមាជិកកីឡាករប៉ុណ្ណឹងគួរលេងតម្រង់ណាគាត់ដាក់លេងតម្រង់ហ្នឹងគាត់និយាយចឹងគាត់នឹង reflect ទៅលើការប្រែប្រួលនៅប្រព័ន្ធលេងបាទគាត់អត់ fix គាត់អត់ strict បាទគាត់អត់ដាក់កំហិតដាច់ខាតត្រូវតែប្រើប្រាស់ប្រព័ន្ធហ្នឹងជាទូទៅរាល់ការប្រកួតទេបាទគាត់មើលឃើញថាថ្ងៃនេះកីឡាកររបស់គាត់របួសប៉ុណ្ណេះវត្តមាន លេងបានប៉ុណ្ណេះគាត់គួរប្រើប្រាស់ប្រព័ន្ធណាគាត់ដាក់ប្រព័ន្ធហ្នឹងហើយបាទនេះគាត់និយាយអញ្ចឹងណាឆ្លើយតបទៅនឹងការរិះគន់អំពីប្រព័ន្ធលេង របស់គាត់ដែលដាក់ដែលបានដាក់ទៅ4222ហ្នឹងហើយមានការរិះគន់ពីអ្នកវិភាគមានការរិះគន់ពីអ្នកគ្រប់គ្រងជាច្រើនហោហែហ្នឹង រឿង menu ខ្ញុំនិយាយទៅឆ្លងទៅដល់ menu ឲ្យហើយបាទតកតងអនាគតរបស់លោករ៉ារ៉ានិកយើងដឹងហើយគាត់មកក្រុម menu គឺគ្រាន់តែជា interim manager ទេបាទបានន័យថាជាគ្រូបាទបណ្ដោះអាសន្នគ្រូបណ្ដោះអាសន្នមើលការខុសត្រូវបណ្ដោះអាសន្ន manager បណ្ដោះអាសន្នដូច្នេះគាត់នឹងអស់ភារកិច្ចរបស់គាត់នៅពេលដែលរដូវកាលនេះបិទបញ្ចប់តែគឺគេយកមកគេយកគាត់មកគេដើម្បីដោះស្រាយនិងកែខៃស្ថានភាពដែល កំពុងតែមានភាពវឹកវរហើយនឹងវិបត្តិដែលមែនយូពិបាកនៅក្នុងការវិលទៅរក top 4វិញតែការរិះគន់គឺនៅតែមានដោយសារតែទោះបីជាវត្តមានរបស់ Ravnic មកដល់ក៏ដោយ ការវិលទៅ top 4មើលឃើញថានៅតឹងផ្អឹសអត់ទាន់មាន ភាពធូរស្រាលណាមួយដែលងាយស្រួលទៅរក top 4វិញទេ នេះគឺជាវិបត្តិហើយនឹងបញ្ហាប្រឈមរបស់ Man U នាពេលបច្ចុប្បន្ន តកតិនទៅនឹងកីឡាករទៀតសោត យើងឃើញថាកីឡាករសំខាន់យើងអាចនិយាយថា key player ឬក៏កីឡាករដែលមានប្រជាប្រិយភាពឥទ្ធិពលរបស់ Man U Cristiano Ronaldo គាត់បាននិយាយប្រហែលថ្ងៃមុននេះហើយសម្ដីរបស់គាត់ក៏បានធ្វើឲ្យជាឥទ្ធិពលទៅដល់ការលេងខ្ញុំគិតថាអាចជាឥទ្ធិពលដល់ការលេងជាឥទ្ធិពលទៅដល់បលដល់ fan ជាឥទ្ធិពលទៅដល់ដល់ញ៉ាបាទ ដួងព្រលឹងជាក្រុមបាទ team spirit ខ្ញុំគិតថាអញ្ចឹងពីព្រោះគាត់និយាយថាអឺអនាគតរបស់គាត់ជាមួយនឹង Man U គាត់អត់ទាន់ច្បាស់ទេថាតើគាត់នៅបន្តឬក៏ចេញតែយើងមើលទំនោររបស់គាត់ទំនងជាគាត់ចង់ចេញច្រើន ជាងនៅដោយសារតែគាត់មើលឃើញថា Man U มันអាចបំពេញក្តីសម័យរបស់គាត់បានទេក្តីសម័យរបស់រ៉ូណាល់ដូគាត់ថាគាត់ក្តីសម័យគាត់មហិច្ឆតាគាត់វាធំគាត់ដឹងគាត់ដឹងថាមហិច្ឆតារបស់ខ្ញុំគឺធំណាស់ ទោះបីខ្ញុំវ័យ36ឆ្នាំក៏ដោយក៏ខ្ញុំអានេះខ្ញុំនិយាយតាមសម្ដីរ៉ូណាល់ដូណាបាទគាត់បានសម្ភាសជាមួយនឹងអ្នកសារព័ត៌មានហើយគាត់បាននិយាយអញ្ចឹងគាត់ថាក្តីសម័យរបស់ខ្ញុំ គឺធំអាចថាប្លែកពីគេពីព្រោះខ្ញុំវ័យ36ឆ្នាំនេះកីឡាករខ្លះមួយចំនួនគឺគេបានវិលចាក់ចេញពីក្រុមលំដាប់កម្ពូលកម្ពូលហ្នឹងគឺទៅលេងឲ្យក្លឹបនៅកាតាទៅលេងក្លឹបចិនទៅលេងនៅក្លឹបអាមេរិកឡាក់ឡាក់អញ្ចឹងទៅប៉ុន្តែសម្រាប់គាត់ គាត់អត់ទៅទេគឺគាត់នៅ បន្តក្តីសម័យរបស់គាត់ចង់ឈ្នះពានចង់ឈ្នះអឺ trophy ពានជាលក្ខណៈ individual បាទឯកតជនឬក៏សម្រាប់ក្រុមតទៅទៀតគាត់អត់ចង់បញ្ចប់នៅអាការចង់បានពានរបស់គាត់ទេត្រឹមហ្នឹងទេណាបាទអាកន្លែងនេះហើយដែលធ្វើឲ្យគាត់នឹងត្រូវការអ្នកដែលរួមដំណើរជាមួយគាត់ណាអញ្ចឹង គាត់មានអត្តពលគឺពិភពបាល់ទាត់ទទួលស្គាល់បាទរ៉ូណាល់ដូគេហៅថាអឺសម័យកាលនេះសម័យកាលរ៉ូណាល់ដូសម័យកាលមេស៊ីអញ្ចឹងគាត់ទៅក្លឹបណាវាមានអត្តពលដល់ក្លឹបនោះការលេងធ្លាក់ចុះរបស់មេនយូរដូវកាលនេះថែម ទាំងមានការរិះគន់ថាដោយសារតែការមកដល់របស់រ៉ូណាល់ដូផងម្នាក់ម្នាក់ផ្ដោតទៅរ៉ូនទៅលើរ៉ូណាល់ដូពេកលេងបាត់បង់អា team spirit ផ្ដោតទៅលើការ ទុកចិត្តខ្លាំងពេកទៅលើរ៉ូណាល់ដូហើយវាអាចជាការវិភាគដ៏ត្រឹមត្រូវមួយដែរដោយការពិគាត់នៅយូវិនទូសនោះអឺយេលីគីបាហ្វុនក៏គាត់បានវិភាគអញ្ចឹងដែរគាត់ថាការមកដល់របស់រ៉ូណាល់ដូគឺធ្វើឲ្យយូវិនទូសដូចបាត់បង់របៀបលេងជាក្រុមបាត់ទៅបាទបដោតតែសំខាន់ទៅលើរ៉ូណាល់ដូតែឯងណាអានេះខ្ញុំមិននិយាយក្នុងអារម្មណ៍ខ្ញុំទេខ្ញុំនិយាយតាមសម្ដីអ្នកវិភាគផ្សេងៗបាទអញ្ចឹងអឺ ឥឡូវគាត់មក Man U គាត់ដូចគ្នាមុននឹងគាត់មកដល់ Bruno Fernandes លេងល្អរដូវកាលមុនអី Bruno Fernandes គាត់លេងល្អគាត់លេងមើលទៅគឺថាមានអតិពលមានអីលេងលើទីលានគម្រាមកំហែងច្រើនតែដល់ពេល Ronaldo មកដល់ Bruno Fernandes អីលេងយើងធ្លាក់ទម្រង់វិញបាទដោយផ្ដោតទៅលើគាត់ពេកលេងចង់ធ្វើស៊ីអីខ្លួនឯងគឺឲ្យតែបានបាល់សន្លឹងរ៉ូណាល់ដូបានបាល់សន្លឹងរ៉ូណាល់ដូបានតែពឹងផ្អែកលើរ៉ូណាល់ដូខ្លាំងពេក ទាំងរ៉ូណាល់ដូខ្លួនឯងក៏គាត់មានសុខធិនិយមមានភាពអាចថាគាត់អំណត់លើខ្លួនឯងក៏ថាបានបាទគាត់និយាយហើយគាត់ថាគាត់អត់អត់នៅទេជាមួយនឹងក្លឹបដែលមិនអាចទៅមុខបានណាអញ្ចឹងខ្ញុំសួរថាតើភក្តីភាពរបស់រ៉ូណាល់ដូបើសិនជាគាត់គិតអញ្ចឹងមែនណាជាមួយនឹងអតីតដែលក្លឹបដែលជួយកែច្នៃដោះខាត់គាត់ឲ្យលេចធ្លោនេះតើវាមានពិតពិតមែនឬក៏អត់ពួកមនុស្សរងដោមហិច្ឆតាធំណាបើសិនជាមនុស្សមហិច្ឆតាធំយើងមិនអាចបំពេញ បំណងរបស់គាត់បានទេគាត់នឹងចាក់ចេញពីយើងម្ដងទៀតទោះបីវ័យ36ឆ្នាំនឹងក៏ដោយអ្នកខ្លះគេអូបានមកលេងក្លឹបក្លឹបចាស់វិញបាទ36ឆ្នាំអញគ្មានទៅត្រូវការអីទៀតទេបាទលេងបានមកលេងក្លឹបចាស់វិញហ្នឹងអញ LL ល្មមល្មមទៅមហោមហោះសบายអងគេរហូតចូលនិវត្តន៍បាត់ទៅហើយប៉ុន្តែរ៉ូណាល់ដូមិនមែនអញ្ចឹងគាត់ថាគាត់36មែនប៉ុន្តែគាត់នៅតែចង់លេងគាត់នៅតែចង់ឈ្នះពានគាត់ចង់ឈ្នះពានសម្រាប់ខ្លួនឯងសម្រាប់ក្រុម បាទអញ្ចឹងក្រុមណាដែលមើលទៅថាតំណងអាចឈ្នះពៀនបានគាត់ទៅបាទមកមែនយូក៏គាត់ថាអាចមែនយូអាចឈ្នះពៀនឈ្នះអីចឹងដែរគាត់មកគាត់គិតអញ្ចឹងតែមើលទៅវាពិបាកពីព្រោះអ្វីអ្វីមិនងាយស្រួលដូចការដែលគាត់គិតទេបាទអត់ងាយស្រួលអត់ងាយស្រួលឥឡូវវាទៅជាគាត់នឹងខកបំណងណាបាទខកបំណងទាំងគាត់អឺចង់ចេញវិញចង់ចេញឥឡូវនេះលឺសូនេះ PSG លឺសូនេះថ្ងៃហ្នឹងឯងលឺសូថា PSG ដូចជា ជាគោលដៅបន្ទាប់របស់រ៉ូណាល់ដូភ្នាក់ងាររបស់លោករ៉ូណាល់ដូលោក George Mendes បានជិះយន្តហោះមកដល់មកដល់ប្រទេសអង់គ្លេសហើយដើម្បីពិភាក្សាមួយរ៉ូណាល់ដូនឹងហើយរកដំណោះស្រាយថាតើគាត់ត្រូវទៅតាក់ទងក្លឹបណាបន្តទៀតដែលជា next destination បាទគោលដៅបន្ទាប់របស់គាត់ត្រូវគាត់ទៅទៅចុះចតនៅប្រទេសណាម្ដងក្រៅពីចេញពីអង់គ្លេសចេញពីព័រទុយហ្គាល់មកអង់គ្លេសចេញពីអង់គ្លេសទៅព័រ អេស្ប៉ាញចេះអេស្ប៉ាញមកអ៊ីតាលីចេះអ៊ីតាលីមកអង់គ្លេសបារាំងនៅមិនទាន់ចោះចោទេណាហើយនឹងអាល្លឺម៉ង់តែគេមើលទៅឃើញថាលទ្ធភាពដែលរ៉ូណាល់ដូអាចទៅបន្ទាប់ពី Man U គឺ PSG នឹងឯងបើសិនជា PSG ពិតជាលក់ Kylian Mbappe មែនទៅឲ្យ Real Madrid មែនរដូវកាលក្រោយឬក៏ Mbappe ចាក់ចេញមែននោះ Ronaldo ប្រហែលជា PSG យកទៅ បង្កើតនៅ ប្រវត្តិសាស្ត្រមួយដែលឲ្យ Ronaldo លេងជាមួយ Neymar លេងជាមួយនឹង មេស៊ីក្នុងក្រុមតែមួយ ហើយតាក់ទងទីផ្សារធ្វើឲ្យទីផ្សារហ៊ុនរបស់ PSG គឺឡើងខ្លាំងព្រោះ superstar ទាំងពីរប្រហែលជាទៅចូលនិវត្តន៍នៅនឹងឬមួយខុសលេងរួមគ្នានៅទីនោះជួនកាលមិនមែនក្លឹបមួយទិញកីឡាករមួយទៅមិនមែនដើម្បីតែឈ្នះទេគឺដើម្បីប្រមូលទីផ្សារព្រោះយើងដឹងថារ៉ូណាល់ដូក៏ដោយមេស៊ីក៏ដោយគាត់មាន fan ច្រើនណាស់តែគាត់ទៅដល់ក្លឹបណា fan ទៅតាមដល់នោះហើយ ណាអញ្ចឹងគេឃើញថាលទ្ធភាពដែលរ៉ូណាល់ដូទៅចូលរួមជាមួយនឹង PSG បន្ទាប់ពី Man U គឺមានភាពរយច្រើនហើយក៏នេះជាការវិភាគណាការវិភាគនៅថ្ងៃនេះខ្ញុំក៏អានអាន តាមគេដែរខ្ញុំមិនមែនការគិតរបស់ខ្ញុំតែបើការគិតរបស់ខ្ញុំខ្ញុំក៏គិតអញ្ចឹងដែររ៉ូដូបើសិនចេញមែនពី Man U មែនគេហៅថាពី PSG គឺទៅក្លឹបនៅអាមេរិកទៅទៅក្លឹបនៅប៉ូទុយហ្គាល់តែយើងដឹងហើយគាត់ថាគាត់អត់ទាន់អស់ចំណង់នៅក្នុងការឈ្នះទេ បាទនេះគេហៅថាគាត់មិនទាន់ដាច់ដាច់កលេសកលេសរបស់គាត់នៅច្រើនបាទគាត់នៅចង់ឈ្នះគាត់នៅមានមហិច្ឆតាខ្ពស់បាទពិបាកនឹងបញ្ឈប់មហិច្ឆតារបស់គាត់ណាស់អញ្ចឹងបើយើងចង់បាន fan menu ចង់បានថាពាក្យអឺរ៉ូណាល់ដូនឹងមកជួយក្រុម menu ឲ្យអស់ពីចិត្តទោះបីចាញ់ក៏ដោយឈ្នះក៏ដោយគាត់នឹងនៅមួយ menu no បាទមួយម៉ាត់នេះរបស់រ៉ូណាល់ដូមកយើងដឹងអំពីមហិច្ឆតារបស់គាត់អញ្ចឹង អូខេរ៉ូណាល់ដូគឺជា legend របស់ Man U ធ្លាប់ជួយ Man U ឈ្នះ Champions League អីប៉ុន្តែយើងក៏មិនអាចទៅខាត់ខាំងគាត់មិនឲ្យសម្រេចបំណងប្រាថ្នារបស់គាត់ដែរគាត់ថាបំណងប្រាថ្នានឹងក្តីសម័យរបស់មនុស្សវាអត់ចេះចប់ទេបើសិនតែនៅមានជីវិតគឺនៅតែមាននៅឡើយទុកកុំកុំយកកតាអាយុយកមកនិយាយបាទអត់អាចយកកតាអាយុថាចាស់ហើយបានទេប៉ុណ្ណឹងអ្នកខ្លះចាស់នឹងបានអ្នកខ្លះចាស់អត់បានទេគាត់ត្រូវការបន្តបាទ អូខេនេះគឺខ្ញុំធ្វើការវិភាគនឹងការថាពំនាំនៅការវិភាគផ្សេងផ្សេងតាក់ទងរ៉ូណាល់ដូជាមួយនឹងក្រុមមែនយូអនាគតរបស់គាត់តែប៉ុណ្្នឹងទេហើយខ្ញុំក៏មើលឃើញថារ៉ូណាល់ដូអាចនឹងចាក់ចេញច្រើនដែរបាទភាគរយខ្ពស់ដល់50គាត់អាចនៅបន្តបើសិនជាមិនមានក្លឹបណាចង់បានគាត់ហើយអ្វីដែលយើងត្រូវពិចារណាមួយទៀតហើយនឹងគាត់បានឲ្យយើងដឹងមួយទៀតគឺថាគាត់រងចាំមើលគ្រូបន្ទាប់ បើសិនជារោគ Ravrenik ដល់អាណត្តិរបស់គាត់6ខែហ្នឹងគាត់ចេញទៅតើគ្រូណានឹងមកកាន់ menu បន្ត